តោះអញ្ចឹងសម្រាប់បងបងណាដែលគាត់ចង់បានលេមុខបងបងណាចាខមមិនពាក្យថា168តិចទៀតចតាប្រាប់តម្លៃឲ្យបងបងទាំងអស់គ្នាលើ 35k សិនមកតោះមើលមើលចាទាំងអស់គ្នាកូនកូនណាចាបាត់តែ គេខ្ញុំជម្រាបតម្លៃជូនភ្លាមហ្មងណាហើយធានាថាចេះតម្លៃហ្នឹងបងមងគ្រាន់តែឃើញក៏ស្រក់ទឹកមាត់ចង់តែងតែម្ដងដល់តែតម្លើងគ្នាតែងហ្មងបងមងចាពីព្រោះតម្លៃនេះគឺអត់ធ្លាប់មានតែម្ដងណាតែ 5k ខ្ញុំនឹងជម្រាបតម្លៃអូបាន 5k បានតោះឥឡូវចតាប្រាប់តម្លៃណាលេមកឆែកមុខនេះបងបងតម្លៃពេញទាំងអស់គឺ180ដុល្លារចុះជូនបងនៅសល់ត្រឹមតែ18ដុល្លារឯងលេខគុំ168តើបើបើដល់លេខទូរស័ព្ទទីតាំងណាចាតើ ណាគេដែលគាត់ចង់ទិញលេអាចតម្លាក់លេខទូរស័ព្ទយកលេបានអញ្ចឹងឥឡូវចតាសូមនិយាយពាក់ព័ន្ធជាមួយនឹងកូនតន្ត្រីក៏ដូចជាតំណាងចាយចាយបន្តិចអូខេចង់សម្រាប់បងបងដែលគាត់នេះចង់មានបានដូចចតាអីអញ្ចឹងណាកាន់លុយទាំងបាច់ទាំងបាច់ដូចចតាអីអញ្ចឹងណាអាចធ្វើជាតំណាងចាស់ចាស់ទៅទីជាមួយចតាបានចាដោយសារអីលេងទៅទីជាមួយនឹងម៉ាក់តានៅទីនេះគឺធានាសុវត្ថិភាពហើយកក់ ក្តៅចិត្តហ្មងយើងមានមេធាវីធំធៅស្របច្បាប់ធំធៅអត់ខ្លាចទៅលើការបោកប្រាស់ឯណាចាអញ្ចឹងសម្រាប់បងបងក៏ដូចជាអូនអូនណាចាកូនអ្នកតាទាំងអស់គ្នាចង់មានបានកុំភ្លេចណាខមមិនតាពាក្យអូខេមកមកតាមមានបុគ្គលិកឆាត់ទៅភ្លាមតែម្ដងធ្វើចិត្តដល់ចាស់ចាស់ទន្ទឹងទាំងអស់គ្នា ចាអូខេតោះពើពើណា អឺអូខេចង់សម្រាប់បងបងដែលគាត់ចង់បានលេក៏មិនលេចង់ធ្វើជាកណ្ដាលចាស់ចាស់ទន្ទិញក៏មិនទៅពាក្យថាអូខេមកចេតាតាក់តងទៅតែម្ដងឥឡូវចេតាសូមធ្វើការបាត់ឡាយតែប៉ុណ្្នឹងឯណាអញ្ចឹងអរគុណច្រើនជម្រាបលាបាយបាយហត់អត់អូនឡាយហើយហត់ហត់ខ្លាំងអើអូនអឺនិយាយទៅឡានយើងអាចាស់ហ៎ខូចទៀតហ្នឹងនេះ មិនម៉ាដូរវាចេញទេអូនដូរឡានទៀតហ៎ដូរចេញទៅចាយហើយមានតែស្អីបើប្តីអូនចង់បានឯហ្នឹងអ៊ំនិយាយចឹងបងយកអាឡានដែលបងឲ្យទៅមើលមួយអូនថ្ងៃមុនហ្មងអាប្រហែលមើលហ្នឹងហ៎ព្រោះអីឥឡូវហ្នឹងអូនតឹមតែបានកូនទន្ទិញមករៀងគួសមដែរ6 7នាក់ដែរហ្នឹងវ៉ាវប៉ាកែម៉ែប្រពន្ធបងយកអាហ្នឹងក៏បានដែរអូនបងក៏ស្រឡាញ់អាហ្នឹងដែរចាំបងស្បាយស្មាឲ្យ ភាពយន្តជីវិតរឿងលុយតុងទីនមានផ្សាយជូនទស្សនា នៅថ្ងៃអាទិត្យវេលាម៉ោង8យប់លើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film